Hello ជំរាបសួរប្រិមិត្ត VKC ទាំងអស់ជាទីគោរពនិងជាទីរាប់អាន ស្វាគមន៍ស្វាគមន៍បងប្អូនណាជួបគ្នារៀងយឺតបន្តិចណាប៉ុន្តែយឺតគ្រាន់បើជាង អត់បាន ជួបទេណាបាទរៀងយឺតមើលតែខ្លួនឯងហ្នឹងផ្សាយទៀងទាត់រាល់តែថ្ងៃអឺ ចង់ជជែកលេងជាមួយបងប្អូនបន្តិចទៀតណាបាទអឺពីរឿងមួយចំនួនបាទជាពិសេសគឺរឿងនៅក្នុងប្រទេសយើងបាទមុននឹងចូលដល់រឿងដែលខ្ញុំកណាខ្ញុំចង់និយាយពីរឿងប្រទេសយើងខ្ញុំសូមអឺ លើកស្ករប៊ីចេងបន្តិចដើម្បីយកមកធ្វើជាណែដើម្បីយកមកធ្វើជា ចំណាប់អារម្មណ៍បាទលោកពូរីឆាតបាទជំរាបសួរលោកពូបាទជំរាបសួរសុំទោសបងប្អូនណាបាទណែតាមការកំណត់សម្គាល់របស់ខ្ញុំ ពីរឿងការលុកលុយរបស់សង្គ្រាម រវាងរុស្ស៊ីឈ្លានពានអ៊ុយក្រែនតាមសេចក្តីសន្និដ្ឋានរបស់យើង ដែលយើងឃើញហើយថាអឺរុស្ស៊ីដែលអាចឈ្លានពានអ៊ុយក្រែនបាន ដោយសារតែសម្ព័ន្ធមិត្តនិងតំបន់ផ្ដាច់ខ្លួនមួយចំនួនរបស់ របស់អ៊ុយក្រែនបាទទើបរុស្ស៊ី យកឱកាសនៃការការពារនៃក្រមតំបន់ផ្ដាច់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនទាំងនោះយកមកធ្វើជាឧបករណ៍នៅ ក្នុងការដែល នៅក្នុងការដែលឈ្លានពាននៃប្រទេសអ៊ុយក្រែនអានឹងគឺជាហេតុផលមួយដែលរុស្ស៊ីគេអះអាងដែលដែលពូទីនគេបានអះអាងហ្នឹងគឺអឺ ដោយសារមានលិខិតពីតំបន់ផ្ដាច់ខ្លួន3ដែលបានអឺដែលបានផ្ញើទៅពូទីននឹងដើម្បីឲ្យពូទីននឹងចូលមកជួយអន្តរាគមអានឹងគឺជាចំណុចដែលអឺវ្លាឌីមៀពូទីននឹងលុកលុយចូលទៅ ក្នុងប្រទេសអ៊ុយក្រែនហើយព្យាយាមបដិញ្ញាចិត្តដើម្បីទម្លាក់ចោលនៅរបបលោក ប្រធានាធិបតីបច្ចុប្បន្ននេះ ហើយលើកបន្តុកប្រធានាធិបតីថ្មី ដើម្បីឲ្យคล้ายទៅជាចំណុះរបស់ខ្លួន ឬក៏ជាអាយ៉ងរបស់ខ្លួនយើងនិយាយចំមួយម៉ាត់ទៅរុស្ស៊ីចង់ឲ្យ ប្រទេសអ៊ុយក្រែននឹងមានអឺប្រព័ន្ធដឹកនាំរដ្ឋមួយដែលជាប្រព័ន្ធដឹកនាំរដ្ឋចំណុះមកប្រព័ន្ធដឹកនាំរដ្ឋចំណុះដោយកណារ កណាបើមេដឹកនាំបច្ចុប្បន្ននេះមេដឹកនាំបច្ចុប្បន្ននេះគាត់ចង់នាំប្រទេសអ៊ុយក្រែននឹងចូលទៅក្នុង ជាសមាជិកនៃអង្គការ NATO ជាសមាជិកទី31ហើយរុស្ស៊ីនឹងគេអត់ព្រម គេបដិសេធគេប្រកែកមូលហេតុនឹងហើយមូលហេតុមួយទៀតលេសនៃការចូលឈ្លានពានលុកលុយទម្លាក់រដ្ឋាភិបាលដែលដឹកនាំបច្ចុប្បន្នហ្នឹងគឺអឺ បើតាមឲ្យយើងពិចារណាមើលហើយយើងតាមដានណាអឺគឺរុស្ស៊ីចង់ចង់ឲ្យរដ្ឋាភិបាលមួយ ដែលมันចូលទៅ ក្នុងបកសម្ព័ន្ធបាទបាទត្រឹមត្រូវហើយបងប្រិយវិញចូលទៅក្នុងបកសម្ព័ន្ធរបស់រុស្ស៊ីវិញគេហៅចង់ឲ្យចូលទៅបកសម្ព័ន្ធអញ្ចឹងដើម្បីចូលបកសម្ព័ន្ធវាតតែរុស្ស៊ីយក លេសនៃតំបន់ផ្ដាច់ខ្លួនមួយចំនួនហ្នឹងដើម្បីលុកលុយ ប៉ុន្តែខ្ញុំចេះ បងប្រៃវែងឬក៏លោកពូប្រៃវែងអឺបើយើងនិយាយឲ្យចំទៅគឺប្រធានាធិបតីឬក៏ថ្នាក់ដឹកនាំរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នហ្នឹងគាត់ជាអ្នកនិយមលោកប្រជាធិបតេយ្យមែនតើណាជាអ្នកនិយមលោកខាងលិចប្រសិនបើនាយករដ្ឋមន្ត្រីអ៊ុយក្រែនឬក៏ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្នហ្នឹង គាត់ស្នើសុំទៅ NATO ដើម្បីឲ្យ NATO ជួយ អន្តរាគមដូចអឺដូចអាឡែងក្រមឧទាមឬក៏ក្រមផ្ដាច់ខ្លួន យើងយើង ប្រើពាក្យក្រមផ្ដាច់ខ្លួនអឺប្រកាសឯករាជ្យនៅតំបន់មួយចំនួន ដែលទៅពឹងពាក់កងកម្លាំងរុស្ស៊ីដើម្បីឲ្យចូលមកក្នុងអ៊ុយក្រែនហ្នឹងទឹកដីអ៊ុយក្រែនហ្នឹងខ្ញុំថា NATO អាច អន្តរាគមប៉ុន្តែ ប្រហែលជា ប្រហែលជាគេទុកឲ្យរុស្ស៊ីធ្វើដំណើរទៅសិនណាគេថាទុកឲ្យរុស្ស៊ីទៅធ្វើដំណើរទៅចូលសិនហើយបានក្តោបយកតែម្ដងឬក៏យ៉ាងណាយើងអត់ទាន់ដឹងទេរឿងហ្នឹងវាអត់ទាន់ចប់នៅត្រឹមហ្នឹងទេហើយវាជាការទទួលខុសត្រូវរបស់រុស្ស៊ីហើយរុស្ស៊ីជាមើលមើលថាតើបើរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែនលើកហ្នឹងណាអឺរុស្ស៊ីអាចនឹងអាចនឹង កាន់តែខ្លាំងទៅប៉ុន្តែបើសិនណាជារុស្ស៊ីចាញ់សង្គ្រាមនៅអ៊ុយក្រែនវិញខ្ញុំជឿថារុស្ស៊ីគឺចប់ហើយមហាអំណាចអឺលេខ3ហ្នឹងក៏ប្រហែលជាអត់មានទេប្រហែលជាលែងមាន ទៅថ្ងៃខាងក្រោយអាហ្នឹងគឺជាសេចក្តីសន្និដ្ឋានរបស់ខ្ញុំណាអឺខ្ញុំថាបើសិនណាជា ប្លាឌីមៀពូទីនហ្នឹងគេយកលេសហ្នឹងយកលេសថាអឺកងទ័ព ប្រកាសឯករាជ្យមួយចំនួនហ្នឹងណាបាទហ្នឹងហើយកងទ័ពប្រកាសឯករាជ្យឯករាជ្យមួយចំនួនហ្នឹងអឺអាចអញ្ជើញកងទ័ពរុស្ស៊ីមកបានចុះរឿងអីដែលរដ្ឋាភិបាលបច្ចុប្បន្នហ្នឹងมันអាចអញ្ជើញឬក៏มันអាចអឺអឺណែហៅកងទ័ព NATO ដើម្បីឲ្យមកជួយ អន្តរាគមន៍បាន ឬក៏ប្រកាសដល់អង្គការសហជីវជាតិដើម្បីឲ្យទទួលអន្តរាគមពីរឿងការឈ្លានពានរបស់រុស្ស៊ីមកលើទឹកដីនៃប្រទេសអ៊ុយក្រែនបានអានឹងយើងនាំនេះពិចារណាចឹងទៅហើយរឿងថាតើអ៊ុយក្រែននឹងជាសមាជិកមួយនៅក្នុងអង្គការសហជីវជាតិដែរឬអត់យើងអត់ទាន់ដឹងទេ ចំណុចត្រង់ហ្នឹងខ្ញុំក៏មិនទាន់បានច្បាស់ថាតើប្រទេសអ៊ុយក្រែនហ្នឹងជាប្រទេសមួយដែលមានជាសមាជិកភាពនៃអង្គការសហជីវជាតិដែរឬអត់ណា បងប្អូនអាចចូលទៅមើលបាន ហើយខ្ញុំយល់ឃើញថាលេសដែលចូលមកឆ្លៀនពៀនគឺជាលេសមួយដែលស្របរបស់ពូទីនប៉ុន្តែយើងឃើញហើយតម្ងន់សម្ពាធទុនកម្មជាច្រើនបានទម្លាក់ទៅពូទីនហើយបំពួងអ៊ូស្ម៉ាន់មួយចំនួនដែលនៅអាល្លឺម៉ង់ ដែលឆ្លង កាត់តាមប្រទេសអាល្លឺម៉ង់ហ្នឹងត្រូវបានកាត់ផ្ដាច់សម្រាប់លក់ចេញមកខាងក្រៅពីព្រោះប្រទេសរុស្ស៊ីគឺខ្លាំងជាងគេគឺអ៊ូស្មាន់ហ្នឹងឯងផលិតអ៊ូស្មាន់បាទប៉ុន្តែបើឥឡូវហ្នឹងអ៊ូស្មាន់ត្រូវបានបិទផ្ដាច់យើងមិនដឹងថាតើបើរយៈកាលវែងតើរុស្ស៊ីនឹងគិតដោះស្រាយយ៉ាងណាប៉ុន្តែតាមដែលខ្ញុំពិនិត្យមើលទៅនឹងតំណងជា NATO ទុកឲ្យរុស្ស៊ីនឹង លុកលុយតាមមើលសភាព សភាពការជាស្ដែង ហើយ ចង់មើលអាវុធរបស់រុស្ស៊ីផងតើវាយ៉ាងម៉េចណាបច្ចុប្បន្ននេះមានប្រទេសមួយចំនួន ហើយនឹងពួកអ្នកគ្រប់គ្រងរុស្ស៊ីមួយចំនួនកំពុងតែសបាយហើយកំពុងតែឌៀមដាមថាពួកលោកសេរីគ្មានធ្វើអាចក្តរអីខាងអឺ ណែរុស្ស៊ីបានទេយ៉ាងណាអឺរុស្ស៊ីឆ្លៀនពៀនហើយអត់ហ៊ានតដៃផងតាមពិតដោយសារតែអ៊ុយក្រែននឹងមិនទាន់ជាសមាជិកភាពនៃអង្គការ NATO ទេណាហើយអ៊ុយក្រែននឹងគឺជាសមាជិកភាពមួយ របស់រុស្ស៊ីពីមុនមកណាជាសហព័ន្ធមួយ របស់រុស្ស៊ីប៉ុន្តែប្រធានាធិបតីក្រោយនេះគាត់មិនចង់ចូលសហព័ន្ធជាមួយរុស្ស៊ីគាត់ចង់ចូលជាមួយ NATO យល់គាត់ចង់ចូលជាមួយ NATO វិញក៏អត់ចង់ចូលជាមួយរុស្ស៊ីទេដូច្នេះវាពាក់ព័ន្ធជាមួយនឹងអាកំហឹង ក្បត់សម្ព័ន្ធមិត្តក្បត់អីលាក់នឹងលាក់អីអាហ្នឹងវា ជារឿងប្រទេស គេទេបើតែគាត់ថាអឺគ្រាន់តែថាយើងយករឿងហ្នឹងមកធ្វើជាឧបករណ៍ជាតនហិកសម្រាប់ប្រទេសខ្មែរយើងសម្រាប់ប្រទេសខ្មែរយើង ខ្មែរយើង អាចធ្វើអាយុនហ្នឹង អាចធ្វើដូចគ្នានឹងរុស្ស៊ីចឹងព្រោះអារបៀប យួនចូលមកឈ្លានពានកម្ពុជាជាមួយនឹងអារុស៊ីធ្វើដាក់អ៊ុយក្រែនហ្នឹងគឺដូចគ្នាបេះបិទគឺដូចគ្នាបេះបិទដោយសារមានខ្មែរមួយចំនួនហ្នឹងសហការប៉ុន្តែយើងមិនដឹងថាតើអ៊ុយក្រែនហ្នឹងវាអាចជាជាក្រុមអ៊ុយក្រែនមែនឬក៏ជាក្រុមជនជាតិពួករុស្ស៊ីដែលវាមកដែលវាដែលវាមកនៅនៅ ក្នុងប្រទេស នឹងហើយវាបកចលាចលវាចង់ផ្ដាច់ខ្លួនដើម្បីចូលទៅរុស្ស៊ីអីយើងអត់ដឹងប្រជាជនគេច្រើនអានឹងប្រជាជនរុស្ស៊ីច្រើនដោយឥឡូវគ្រាមៀអញ្ចឹងដោយតំបន់គ្រាមៀឬតំបន់ដោយតំបន់គ្រាមៀរបស់រុស្ស៊ីត្រូវរុស្ស៊ីធ្វើប្រជាមតិបោះឆ្នោតយកទៅបាត់ដោយសារអីដោយសារប្រជាសាស្ត្ររបស់រុស្ស៊ីច្រើនឃើញទេដល់ប្រជាសាស្ត្ររុស្ស៊ីច្រើនដល់ពេលបោះឆ្នោតទៅมันចាញ់រុស្ស៊ី អាតំបន់អាតំបន់គ្រាមានហ្នឹងมันកាត់ទៅឲ្យរុស្ស៊ីឃើញទេចុះអាតំបន់ផ្ដាច់ខ្លួនដតីដតីទៀតប្រមាណកន្លែងហ្នឹងទីក្រុង ដែលប្រកាសឯករាជ្យហ្នឹងវាអាចជាជនជារុស្ស៊ីច្រើននៅកន្លែងហ្នឹងហើយវាប្រកាសផ្ដាច់ខ្លួន វាយកលេសហ្នឹងថាជា ប្រជាពលរដ្ឋអ៊ុយក្រែនហើយក៏វា ចូលលុកលុយមកពីព្រោះសហភាពសូវៀត ព្រោះមានមនុស្សជាច្រើនដួលរលំនៅក្នុងសហភាពសូវៀតហ្នឹងមានអ្នកខ្លះហ្នឹងនៅ តាំងខ្លួនឯងជាសហភាពសូវៀតដដែលប៉ុន្តែថាបំបែកចេញជាប្រទេសដទៃដទៃមែនប៉ុន្តែអាគោលនយោបាយកុម្មុយនីសហ្នឹងវាអត់តាន់សាបរលាបពីខួរក្បាលពួកហ្នឹងដោយឥឡូវពួកចាស់ចាស់សម័យពីដើមហ្នឹងណាបាទមួយភាគ3ប្រជាជនសរុបនៅក្នុងអ៊ុយក្រែនហ្នឹងគឺជាជនជាតិរុស្ស៊ីអញ្ចឹងដល់ពេលគេធ្វើប្រជាមតិបោះឆ្នោតទៅ អាតំបន់រុស្ស៊ីនឹងคล้ายទៅជាសំទោសគ្រាមេនឹងคล้ายទៅជាតំបន់คล้ายទៅជា ផ្នែកមួយ នៃអាណាខេត្តរបស់រុស្ស៊ីឃើញទេបងប្អូនឃើញអត់ដូចគ្នាណាស់បងប្អូនដោយការដែល79ណែបកើតរណសេ2ធ្នូបកើតស្អីស្អីតាមតែក្បាលវល់គេ ថានឹងគឺដូចគ្នានឹងគេចូលមកចឹងគេយក លេសហ្នឹងគេយកលេសហ្នឹង ពេលដែលគេវាយបានហើយបានគេដោះស្រាយតាមក្រោយសុកចិត្តទទួលទនកម្មរយៈកាលវែងហើយបានគេនាំគ្នាដោះស្រាយតាមក្រោយអញ្ចឹងណាអានឹងអានឹងគឺជាលបែងរបស់គេបាទបាទតាមត្រូវបងបិសាច់ប្រុសខ្មែរយើងជួបជាមួយនឹងអាអារបៀបហ្នឹងដូចយូក្រែនហ្នឹងដូចយូក្រែនបេះបិទអត់មាន ខុសគ្នាកន្លែងណាទេ ហើយនយោបាយអាយុហ្នឹងភាគច្រើនវាដើរតាមនយោបាយអឺពួក នឹងឯងអានយោបាយយួននឹងហើយនៅស្រុកខ្មែរយើងបងប្អូនណាបើសិនណាជាបើសិនណាបើបើសិនណាជាគ្មាន ខ្មែរ អ្នកណាំគេចូលមកទេវាមានបញ្ហាឃើញទេហើយដល់គេយកលេសនឹងឯងគេយកលេសអឺថាមកជួយមកអីចឹងជួនណាវាបកកបញ្ហា បកករឿងរាវនៅក្នុងរឿងហ្នឹងបកកចំនួននៅក្នុងហ្នឹង បន្ទាប់មកវាធ្វើជាមកជួយយើងហើយវាមកគ្រប់គ្រងយើងវាមកលើកបន្ទុកឥឡូវ Vladimir Putin ហ្នឹងចង់វាយក្តោបក្តាប់អឺទីក្រុងដែលទីក្រុងធំរបស់អ៊ុយយូក្រែនហ្នឹងគឺគោលបំណងរបស់វាគឺចង់លើក បន្ទុករដ្ឋាភិបាលថ្មីមួយដែលមិនមែនជារដ្ឋាភិបាលដែលដឹកនាំដោយរដ្ឋបច្ចុប្បន្នហ្នឹងទេគោលបំណងរបស់វាមិនមែនមកយកទឹកដីវាទេមិនមែនមកយកទឹកដីទេ គោលបំណងរបស់រុស្ស៊ីហ្នឹងគឺវាគ្រាន់តែថាមកជួយទេមកជួយបង្កើតរដ្ឋាភិបាលថ្មីមួយហើយចូលរដ្ឋាភិបាលថ្មីហ្នឹងតើជារដ្ឋាភិបាលថ្មី ជាជនជាតិជាជនជាតិស្អីជាជនជាតិគ្រាមៀននៅលើទឹកដីអ៊ុយក្រែនយូក្រែនឬក៏ជាជនជាតិរុស្ស៊ីនៅលើទឹកដីយូក្រែនយើងអត់ដឹងយើងអត់ដឹងហើយចុះបើសិនណាជាវាលើកអ្នកថ្មីអ្នកថ្មីហ្នឹងគឺជា ជនជាតិរុស្ស៊ីអានឹងយើងនិយាយពីជនជាតិទេតែដល់កាលណាយើងនិយាយជនជាតិយើងនិយាយពីគេថាយើងប្រកាន់ពូជសាសន៍ប្រកាន់ពណ៌សម្បុរប្រកាន់អីចឹងណាប៉ុន្តែយើងមិនមិនចង់និយាយចឹងទេចឹងហើយបានជាគេហាមណាអាការដែលជួយពីប្រទេសដតីឲ្យឲ្យប្រទេសដតីលើកបន្តុកណាឲ្យប្រទេសដតីលើកបន្តុកដោយហ៊ុនសែនចឹងគេលើកបន្តុកហ៊ុនសែនយួនលើកបន្តុកហ៊ុនសែនចឹងគឺថាកាជះគេមករហូត បងប្អូនតិចថាហើយខ្មែរយើងមិនមែនត្រឹមតែគេលើកបតុកហ៊ុនសែនទេណាបងប្អូន ខ្មែរ មិនត្រឹមតែគេលើកបតុកហ៊ុនសែនទេបាក់ដែលឈ្មោះថាបាក់ហ្នឹងក៏មិនមែនបាក់របស់ខ្មែរទៅទៀតមិនមែនត្រឹមតែបតុកអាយ៉ងទេសំបីតាបាក់ឈ្មោះបាក់ដែលបដូរចុះបដូរឡើងមកហ្នឹងបាក់ហ្នឹងបង្កើតដោយសារយួនទៀតយួននៅពេញគណៈបកប្រជាជនយួន ទោះជាយួនមិននៅក្នុងរដ្ឋាភិបាលគណៈបកប្រជាជនយួននៅ ក្នុងបកប្រជាជនគេបោះឆ្នោតនៅស្រុកខ្មែរគេបោះឆ្នោតរើសបកដើម្បីធ្វើជាមេដឹកនាំតែគណៈបកឈ្នះឆ្នោតបកនឹងបញ្ជូនយួនក៏បានបញ្ជូនខ្មែរក៏បានឲ្យមកធ្វើថ្នាក់ដឹកនាំយើងស្រេចតែបកនឹងអ្នកតម្រូវពីព្រោះស្រុកខ្មែរមិនបោះឆ្នោតតាមឯកតនាមណាបោះដោះបោះឆ្នោតតាមបែបសមមាត្រគឺជ្រើសរើសបក វាខុសពីសហរដ្ឋអាមេរិកគឺយើងបោះឆ្នោតតាមរយៈឯកតនាមណាធ្វើតាំងពីរដ្ឋសភាព្រឹទ្ធសភាតាំងពីប្រធានាធិបតីតាំងពីអឺចវាយស្រុកចវាយអីហ្នឹងគឺគេបោះឆ្នោតតាមបែបឯកតនាមគឺគេរើសបុគ្គលប៉ុន្តែបុគ្គលហ្នឹងត្រូវរើសចេញពីបកណាតែបុគ្គលហ្នឹង គឺត្រូវបង្ហាញប្រវត្តិរូបបុគ្គលនឹងថាប្រវត្តិរូបបុគ្គលនឹងយ៉ាងម៉េចអីយ៉ាងម៉េចយ៉ាងម៉េចមិនចឹងនៅស្រុកខ្មែរអត់ទេបញ្ជីឈ្មោះនៅលើប៉ាក់ជ្រើសរើសប៉ាក់បើប៉ាក់នឹងឈ្នះប៉ាក់នឹងដាក់បញ្ជីឈ្មោះដាក់តែអ្នកណាកាន់ក្រសួងណាអ្នកណាកាន់ក្រសួងណាអ្នកណាកាន់ក្រសួងណាស្រេចតែប៉ាក់អ្នករៀបចំហើយចុះបើប៉ាក់អ្នករៀបចំប៉ាក់នឹងដាក់ណែក្រសួងសេដ្ឋកិច្ចកូនយួនកាន់ក្រសួង អឺផ្សេងផ្សេងទៀតអ្នកនេះកាន់ក្រសួង នេះកាន់នោះកាន់អាក្រសួងសំខាន់សំខាន់ត្រូវយួនក្តោបក្តាប់ទាំងអស់ត្រូវយួនក្តោបក្តាប់ទាំងអស់ឥឡូវវាចាប់ចេញមុខបដើបដើអាយួនហ្នឹងចេញមុខបដើបដើវាចេញមុខធ្វើប៉ុនធ្វើទៀនហ្នឹងវាចេញមុខឲ្យយើងឃើញមកហើយវាចង់ដឹងមើលវាចេញមុខបដើបដើហ្នឹងវាតេសទេណាវាតេសមើលគំនិតប្រជាជន ខ្មែរវាវាតេសមើលថាបើសិនណាបើខ្មែរហ្នឹង ចេញមុខធ្វើបនសពអើវាតាមបែបយួនហើយតើខ្មែរនឹងមានទស្សនៈមិនចំពោះចំពោះអានឹងដល់ពេលវាចេញមកខ្លះមកមានអាខ្មែរនៅក្នុងគណៈបកប្រជាជនហ្នឹងវានៅតែឈួតគ្រប់តរគណៈបកប្រជាជនដដែលវានៅតែឈួតគ្រប់តរគណៈបកប្រជាជនដដែលបានគេដឹងថាអូអត់អីទេ បើទោះជាថ្ងៃក្រោយទៅ អ្នកខ្លះធ្វើបន់តាមបែបយួនអ្នកខ្លះធ្វើ មង្គលការរៀបមង្គលការតាមបែបយួនតាមបែបអីក៏ដោយក៏ខ្មែរគ្មានទៅខ្វល់ទេតែខ្មែរឥឡូវឈួតហើយអាយួនវាគិតចឹងប៉ុន្តែវាឲ្យតេះលបងមួយម្ដងមួយឲ្យយើងឃើញហើយយើងឃើញយើងនិយាយទៅ ពួកអាស៊ី VP មួយចំនួនហ្នឹងវាអត់ដឹងខ្យល់អីនោះវាគិតថាអូប៉នឹងល្អប៉នឹងអីណាអីចឹងទៅវានៅតែអាគាំទ្រប៉នឹងឯងឃើញទេបងប្អូនឃើញទេ ចឹងហើយអានេះហើយគឺជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជាយើងសម្រាប់ប្រទេសកម្ពុជាយើងហើយពួកមួយចំនួនថាអញរស់នៅបានសុខអាឡុងហើយកុំចេះហើយកុំដឹងខ្ញុំថាអោលោកហើយលោកបើសិនណាជាយើងកុំគិតជាតិតាមពិតបើគិតតែមកបានសេចក្តីសុខមិនគិតពូជសាសខ្ញុំថាងាយមែនតាបើសិនណាជាមនុស្សលោកយើងមិនគិតពីពូជសាស ប៉ុន្តែនៅពូជសាសន៍ណាដែលគេមិនគិតពីពូជសាសន៍ខ្លួនឯងបងប្អូននៅលើโลกហ្នឹងមានអ្វីដែលមិនមិនចេះគិតពូជសាសន៍ខ្លួនឯងសំបីតសត្វតិរិឆានណាក៏វាមានពូជសាសន៍វាដែរកុំថាឡោយើង ជាមនុស្សដែលមានវិញ្ញាណញាណដែលមានធម៌សញ្ញា ហើយបើសិនណាជាមនុស្សคล้ายទៅជាមនុស្សនៃអធមសញ្ញាដោយពួកអដែងគាំទ្រ CPP មួយចំនួនណា វាអត់គិតថាតាគណៈបកប្រជាជនណាបង្កើតมันត្រឹមតែវាលើកបតុកបុគ្គលវាទិញបុគ្គលដើម្បីបតុកឲ្យធ្វើជាមេដឹកនាំជំនួសវាទេវាថែមទាំងបង្កើតបកនឹងមកបកនឹងបករបស់វាទៀតប្រព័ន្ធរៀបចំការបោះឆ្នោតបោះឆ្នោតតាមបែបសមមាត្របោះឆ្នោតជ្រើសរើសបកហើយបកអ្នកចាត់តាំងអ្នកដាក់បញ្ចូល អ្នកតែងតាំងបេក្ខភាពនៅក្នុងការដឹកនាំប្រទេស គ្រាន់តែប្រព័ន្ធប៉ុណ្ណឹងវាធ្វើឲ្យយើងចលាចលបាត់ហើយហើយមិនដឹងថាតើយើងនឹងដោះស្រាយយ៉ាងម៉េចយើងនឹងដោះស្រាយយ៉ាងម៉េចទៅថ្ងៃអនាគតតើយើងអាចដោះស្រាយស្រុកទេសយើងបានដែរឬអត់ណាតើយើងអាចជួយដោះស្រាយស្រុកទេសយើងបានដែរឬអត់ទៅថ្ងៃក្រោយអាហ្នឹងអាហ្នឹងឯងដែលជារឿងដែលយើងត្រូវគិតគូរមែនទេណាហើយមិនមែនជារឿង មិនមែនជារឿងលេងសើចកប៉ិចកប៉ុកទេយើងមើលរុស្ស៊ីជាមួយនឹងយូក្រែនទៅបងប្អូនមើលហើយរឿងរុស្ស៊ីចូលមកស្រួលស្រួលហ្នឹងមិនមែនវាចេះតែចូលមកដោយសារមានតំបន់មួយចំនួនហ្នឹងវាប្រកាសឯករាជ្យណាបងប្អូនដូចគ្រាមៀអញ្ចឹងអាចជនជាតិរុស្ស៊ីអាចពីដើមឡើយវាសហភាពសូវៀតនោះបងប្អូនយូក្រែនហ្នឹងគឺជាផ្នែកមួយនៃសហភាពសូវៀតប៉ុន្តែក្រោយពីចាញ់សង្គ្រាម ឆ្នាំ1990មក 91 89 90 91មកគឺសហភាពសូវៀតសហភាពសូវៀតដួលរលំទៅអាតំបន់ហ្នឹងคล้ายទៅជាតំបន់ផ្ដាច់ខ្លួនជនជាតិរុស្ស៊ីនៅគ្រប់ទីកន្លែងនៅគ្រប់ទីកន្លែងទាំងអស់ណាហើយ Vladimir Putin ហ្នឹងវា ចាប់ផ្ដើមប្រមូលកម្លាំងវា ដោយ ការពីសហភាពសូវៀតវាចង់ធ្វើឲ្យคล้ายទៅជាសហភាពសូវៀតឡើងវិញ ប៉ុន្តែមិនដឹងថាតើវាធ្វើបានប៉ុណ្ណាអីប៉ុណ្ណាហ្នឹងយើងចាំមើលទៅមុខទៀតមកយើងចាំមើលទៅមុខទៀតអានេះគឺជាបញ្ហាដែលខ្ញុំកណាស់ខ្ញុំគ្រាន់តែចង់បញ្ជាក់អឺប្រាប់បងប្អូនថាតើយូក្រែននឹងនិងរុស្ស៊ីនឹងយ៉ាងម៉េចហើយឥឡូវចូលមកហើយវាយគ្នាហើយច្បាំងគ្នាហើយហើយ NATO នឹងដូចជា ត្រៀមកងកម្លាំងនឹងតែ នៅប្រទេសដែលជាសមាជិកភាពទេបាទប៉ុន្តែគ្រាន់ថាខ្ញុំថា ដើម្បីចូល NATO នាយករដ្ឋមន្ត្រីឬក៏ប្រធានាធិបតីប្រទេសយូក្រែនគាត់បដិញ្ញាចិត្តច្បាំងជាមួយមហាអំណាចរុស្ស៊ីដើម្បីចូលជាសមាជិកភាពអញ្ចឹង NATO ខ្ញុំថាมันគួរបដ ாய் ណាតោมันគួរបដ ாய் ទេបើមាន សំណុំពរណាមួយពីបជារាជភាគច្រើន នៃប្រទេសយូក្រែន NATO គួរតែអន្តរាគមទៅរុស្ស៊ីហើយគ្មានឱកាសល្អណាដោយឱកាសនឹងទេវាលើកលែងតា NATO នឹងវាអន់លើកលែងតា NATO នឹងវាអន់ហ្នឹងចឹង លើកលែងតា NATO នឹងវាអន់ចឹងតែបើសិនណាជាពិភពលោកនឹងបើសិនណាជាបង្ក្រាបរុស្ស៊ីបានមួយទៀតឥទ្ធិពលរបស់ពួកកុម្មុយនីសកាន់តែខ្សោយទៅខ្សោយទៅហើយឱកាសដែលបង្ក្រាបពួកកុម្មុយនីសគឺជាឱកាសដែលពួកកុម្មុយនីសខុសដែលវាដើរផ្លូវខុស យកឱកាសខុសរបស់វានឹងដើម្បីបង្ក្រាបវាជាជាជាទស្សនៈយល់ឃើញរបស់ខ្ញុំណាប៉ុន្តែក៏យើងត្រូវគិតមើលហានិភ័យដែរមិនមែនយើងចេះតែនិយាយអញ្ចឹងទៅចេះអានេះអានិយាយវាស្រួលណាខ្ញុំនិយាយវាទៅស្រួលប៉ុន្តែខ្ញុំគ្រាន់តែចង់និយាយជាទ្រឹស្ដីថាជាឱកាសគឺកំហរមានបើអាចច្បាំងទៅរុស្ស៊ីខ្ញុំជឿថា NATO អាចលេងមកប្រាវព្រោះបងប្អូនគិតមើលកងកម្លាំង130,000នាក់របស់រុស្ស៊ីបញ្ជូនមកព្រំដែនយូក្រែនទាំងអស់មានតំបន់ មួយចំនួន នៅក្នុងរុស្ស៊ីចន្លោះបើសិនណាជាមានការអន្តរាគមចង់វាយរុស្ស៊ីវាយអាកន្លោះអាកន្លែងណាដែលវាចន្លោះព្រោះវាកម្លាំងវាបញ្ជូនមកខាងយូក្រែនអស់ហ្នឹង វាមានអីទៀតប៉ុន្តែគ្រាន់តែថាអានេះគេមិនចង់ប្រើធរក្តៅអញ្ចឹងឬក៏យ៉ាងម៉េចគេថាព្រោះអាសង្គ្រាមហ្នឹងវាមិនមែនមួយថ្ងៃ ពីរថ្ងៃចប់ណាវាមិនមែនមួយថ្ងៃ ពីរថ្ងៃចប់រុស្ស៊ីវាក៏មិនមែនអន់ដល់ថ្នាក់គេវាយ24ម៉ោងខ្ទេចដែរមិនអញ្ចឹងអញ្ចឹងហើយគេគិតរយៈកាលវែងគេត្រូវចំណាយលុយអស់ច្រើនណានៅក្នុងការបង្ក្រាបរុស្ស៊ីមួយដើម្បីបង្ក្រាបរុស្ស៊ីត្រូវចំណាយលុយច្រើនបាទ ហើយដើម្បីបង្ក្រាបរុស្ស៊ីមួយតតាមហាអំណាច2ឬក៏3ដើម្បីរួមគ្នាបំផ្លាញឥទ្ធិពលរុស្ស៊ីមួយញ៉ាំថាបើសិនណាជាចិនចូលដៃជាមួយសហរដ្ឋអាមេរិកឬក៏ចិនបិទភ្នែកមកជាហៀងណាចិនបិទភ្នែកមកជាហៀងធ្វើឲ្យសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបចាត់ការរុស្ស៊ីថ្ងៃក្រោយចិននឹងក្លាយទៅជាប្រទេសកុម្មុយនីសទី1គ្មានកុម្មុយនីសទី2ទេ ហើយពួកកុម្មុយនីសត្រូវគ្រប់គ្រងដោយមហាអំណាចចិនប្លុកប្រជាធិបតេយ្យត្រូវគ្រប់គ្រងដោយ អ្នកប្រជាធិបតេយ្យប្លុក2នឹងមានតែ2ទេប៉ុន្តែបើសិនណាជាមានរុស្ស៊ីមួយ ប្លុកកុម្មុយនីសមាន2ប្លុកកុម្មុយនីសមាន2មិនមែនមានតែមួយទេកុម្មុយនីសបែបរុស្ស៊ីកុម្មុយនីសបែបចិនអញ្ចឹងបណ្ដាប្រទេសកុម្មុយនីសដទៃដទៃមួយចំនួនទៀតដែលទទួល បានផលប្រយោជន៍របស់រុស្ស៊ី គេការពាររុស្ស៊ីហើយចិនហ្នឹងក៏អត់ផលប្រយោជន៍បើសិនណាជាកុម្មុយនីសប្រទេសកុម្មុយនីសទាំងអស់គ្រប់គ្រងដោយចិនណាគ្មានគ្មានវត្តមានរុស្ស៊ីខ្ញុំថាចិនមានឥទ្ធិពលខ្លាំងខ្លាអញ្ចឹងបើសិនណាជាមហាអំណាចពីរហ្នឹងត្រួតត្រាពិភពលោកដើម្បីឲ្យមាន សន្តិភាព មានតែមហាអំណាច ពីរបានហើយទី1មហាអំណាច ប្រជាធិបតេយ្យទី2មហាអំណាចពួកកុម្មុយនីស្ត ចឹងពួកកុម្មុយនីសត្រូវគ្រប់គ្រងក្រមពួកកុម្មុយនីសហើយថ្ងៃក្រោយដើម្បី បំផ្លាញផែនដីនឹងចាំឲ្យមហាអំណាចសេរីនិងកុម្មុយនីសរីកខ្លាំងទៅអានឹងសុំច្បាំងគ្នាមួយវគ្គទៀតឲ្យចប់ឲ្យអាលាយផែនដីនឹងតែហ្មងអាលាយផែនដីនឹងតែហ្មងអានឹងខ្ញុំនៅវាមិនទាន់អានុងទេតែនេះជាទស្សនៈទេជាទស្សនៈជាទស្សនៈ បាទប៉ុន្តែឥឡូវនឹងចេះខ្ញុំចង់និយាយរឿងនឹងប្រហែលនេះអានេះរឿងគ្រាន់តែស្គរវិជែងដែលខ្ញុំចង់យកមកផ្សាយផ្សំគ្នាជជែកគ្នានេះបងប្អូនមុននឹងខ្ញុំខ្ញុំចេញដំណើរបាទខ្ញុំចេញដំណើរទៅបន្តិចសិន ចាំបន្តិចបងឥឡូវខ្ញុំចេញដំណើរបដានិយាយបដាដាច់ត្រឹមណាត្រឹមហ្នឹងបងប្អូនណាអឺដោយសារតែថ្ងៃនេះ ខ្ញុំអត់ទៅធ្វើការអូខេចឹងទៅក៏ឆ្លៀតឱកាសអឺឡាយតិចទៅឥឡូវយើងឈប់និយាយពីរឿងនៅយូក្រែនយើងឈប់និយាយរឿងនៅរុស្ស៊ីអីបងប្អូនតាមដានតទៅទៀតណាព្រោះស្ថានភាពរបស់ថ្ងៃហ្នឹងគឺរុស្ស៊ីយកលេសការអញ្ជើញរបស់តំបន់ឯករាជ្យនៃប្រទេសយូក្រែន ព្រោះនៅក្នុងយូក្រិនហ្នឹងមានការច្បាំងគ្នាបងប្អូនណាចឹងហើយបានជាគេចូលមកស្រួលហ្នឹងឲ្យតែប្រទេសហែកគ្នាបកើតតំបន់អបគមហើយគេប្រើប្រាស់បរទេស គេប្រើប្រាស់អាហ្នឹងហើយដើម្បីអឺមកឆ្លៀនពៀនយើង គេប្រើប្រាស់ហ្នឹងឯងបាទគេប្រើប្រាស់ហ្នឹងឯងដើម្បីមកឆ្លៀនពៀនយើងណាបាទគេប្រើប្រាស់សង្គ្រាមហ្នឹង នៅផ្ទៃក្នុងនឹងឲ្យតែយើងមានបាក់ផ្ទៃក្នុងគឺគេមានបើបរទេសគេចេញមកជួយដោយខ្មែរយើងចឹងតែយើងបែកបាក់ផ្ទៃក្នុង គេមានមកជួយចឹងហើយបានជាហ៊ុនសែនពេលដែលបោះឆ្នោតចាញ់ពេលដែលហ៊ុនសែនបោះឆ្នោតចាញ់បងប្អូនដឹងហើយអឺហ៊ុនសែនព្យាយាមណែព្យាយាមបង្កើតតំបន់អបគមណា គោលបំណងរបស់ហ៊ុនសែនហ្នឹងគឺតកណាបកើតតំបន់អបគមយួនគ្រប់គ្រងយួនជួយទៀតដែរចឹងហើយបានជាបញ្ហាវានៅត្រង់នឹងឯងបាទនៅត្រង់នឹងហើយវាខ្លាចវាខ្លាចគេទៅបង្កើតតំបន់អបគមដោយពួកវាវាខ្លាចពួកហ៊ុនសែនវាខ្លាចបាទវាមិនហ៊ានឲ្យ មានតំបន់អបគមទេប៉ុន្តែទន្ទឹមនឹងពួកហ៊ុនសែននឹងវាខ្លាចការ បង្កើតតំបន់អបគម ពួកហ៊ុនសែនវាខ្លាចការបង្កើតតំបន់អបគមណាពួកវាអត់ធ្វើល្អទេខ្ញុំវាឆ្ងល់ពួកវាអត់ចេះធ្វើល្អទេពួកវាធ្វើតែបាបគេធ្វើទុកបុកម្នេញគេណាអឺចេះតែជីកជន់គេទៅជីកជន់គេទៅវាអត់ខ្លាចវាអត់ខ្លាចដោយពួកវាហ្នឹងណែណែណែណែដែលវាចាញ់ ការបោះឆ្នោតឆ្នាំ93វាទៅបកកើតតំណអបគមវាអត់មានគិតចឹងទេវាអត់មានគិតចឹងទេអាហ្នឹងហើយបានខ្ញុំថាវាគឺជាបញ្ហារបស់ខ្មែរយើងឲ្យតែមានសង្គ្រាមចូលឡាឥឡូវយើងជប់អានិយាយពីរឿងអ្វីទាំងអស់ យើងគ្រាន់តែដឹងថាបាទអរគុណបុផាឈៀងម៉ៃយើងគ្រាន់តែនិយាយថាចេះយើងគ្រាន់តែនិយាយថាអ្វីដែលអ្វីដែលរុស្ស៊ីធ្វើជាមួយនឹងយួនធ្វើដាក់មកកម្ពុជាគឺដូចគ្នាបងប្អូនយល់ប៉ុណ្ណឹងទៅបានហើយ ហើយចាំប៉ុណ្្នឹងទៅបាទចាំប៉ុណ្្នឹងចោះ អាហ្នឹងទី1ទី2យើងចង់និយាយអំពីរឿងសក់ខ្មែរយើង ថ្មីថ្មីនេះយើងឃើញមានការលើកឡើង របស់ហ៊ុនសែន ពីរឿងការដែលគាត់ស្ដីបន្ទោសរដ្ឋមន្ត្រីក្រសួងកសិកម្ម មានការស្ដីបន្ទោសរដ្ឋមន្ត្រីក្រសួងកសិកម្មអឺវែងសខុនអញ្ចឹងណាវែងសខុនអញ្ចឹងណាអឺហើយក្នុងនោះផងដែរខ្ញុំបានឃើញការដែលហ៊ុនសែននឹងប្រកាសតែហ៊ុនសែននឹងប្រកាសចង់ដុតឡាន ដែលមិនព្រមបង់ពន្ធចំនួន500ឡានណាឡានដែលមិនព្រមបង់ពន្ធណាចំនួន500ឡានអឺចឹងគឺហ៊ុនសែនមានបំណងបង្ខំឲ្យម្ចាស់ឡានទាំងអស់បង់ពន្ធហើយបងប្អូនគ្នាគ្មានលុយបង់ពន្ធអញ្ចឹងគ្នាមិនព្រមបង់ពន្ធ ឬក៏គ្នាគ្មានលុយបង់ពន្ធអាហ្នឹងធ្វើម៉េចចឹងហ៊ុនសែនត្រូវការលុយនិយាយរួមហ៊ុនសែនត្រូវការលុយមែនតើរហូតដល់គម្រាមប្រមានអឺប្រមានដុតប្រមានប្រមានដុតឡានដែលមិនព្រមបងពុនអូជា5000ទេសំទោស5000ឬថា5អើខ្ញុំគេ5000អូវ៉ាវ5000 5000គ្រឿងមិនតិចទេបាទសូមអរគុណនេះនេះ នីខៃនីនីគី5000មិនមែន500គ្រឿងទេ5000គ្រឿងបើយោងតាមបងប្អូនបានមើល5000គ្រឿងបាទមិនតិចទេណាបាទណ៎បងប្អូនថាត្រូវ5000គ្រឿងខ្ញុំថាខុសបាទ5ខ្ញុំថា500តាមពិត5000 5000គ្រឿងដោយសារពួកគាត់អត់មានលុយ ហើយបងប្អូនបើគិតទៅលើសេដ្ឋកិច្ចឥឡូវហ្នឹងវាគួរតែរត់បធូបថយពីអារឿងពន្ធហ្នឹងណារត់ហ៎គួរតែមានការបធូបថយគួរតែមានការបធូបថយពីរឿងពន្ធហ្នឹងខ្លះពីព្រោះយោងទៅលើអា COVID-19 ជំងឺសេដ្ឋកិច្ចសេដ្ឋកិច្ចនឹងមានបញ្ហាកន្លងមកនឹង អីផងអីផងវាគួរតែមានការបទុបធរយោគយល់លើកលែងលាក់និងលាក់អីជាដើមប៉ុន្តែមិនត្រឹមតែមិនបថយទេរត់បតាំងហើយសួរយើងដាក់សំណួរថាយើងដាក់សំណួរសួរថាហេតុអីបានជា មានការរត់រត់បន្ទឹងយើងដាក់សំណួរអញ្ចឹងណា ហេតុអីមានការរឹតបន្តឹង ទៅលើការប្រមូលពន្ធពីព្រោះបើមនុស្សបន្តឹងមិនបើហ៊ុនសែនអត់លុយអានឹងនិយាយរឿងពន្ធណាខ្ញុំនឹងលំអិតនៅពេលក្រោយខ្ញុំគ្រាន់តែបញ្ជាក់ឃើញសារព័ត៌មានហ្នឹងគេគេនិយាយអញ្ចឹងព្រោះហ៊ុនសែនត្រូវការលុយណាត្រូវការលុយគ្រាន់តែចំណាយទៅគ្រាន់តែចំណាយទៅលើគ្រាន់តែចំណាយទៅលើនៃទៅលើ ទៅលើកិច្ចប្រជុំអាស៊ាន បើតាមអឺវងសីវិសុទ្ធដែលជាអគ្គលេខាធិការក្រសួងព័ត៌មានណាណាដែលជាអគ្គលេខាធិការក្រសួងព័ត៌មានអសំទោសវងសីវិសុទ្ធណាក្រសួងហិរញ្ញវត្ថុលពលយោអាមាត់ចង្រៃហ្នឹងវាចេះតែទាញទៅអាកន្លែងខុសហ្នឹងណាវាមិនទាញទៅកន្លែងត្រូវទាញតែទៅកន្លែងខុសរាំងសីវិសុទ្ធទេ រាំងសីវិសុទ្ធដែលជាអគ្គលេខាធិការនៃអឺក្រសួងហិរញ្ញវត្ថុក្រសួងហិរញ្ញវត្ថុហ្នឹងគាត់និយាយគ្រាន់តែថាលុយសន្សំរបស់រដ្ឋក្នុងរយៈកាលឆ្នាំ2020 2021 2021 2022ហ្នឹងចំណាយអស់ជាងចំណាយចំណាយដែលដែលដែលទប់ស្កាត់ ដែលដោះស្រាយបញ្ហាផ្សេងផ្សេង អស់ចិត្ត2000លានដែរអស់ចិត្ត2000លានអានឹងគេនិយាយពីលុយសន្សំ មានន័យថាលុយជាង2000ហ្នឹងគេដកពី saving មករត់ហ្នឹងដកពី saving យើងនិយាយភាសាសាមញ្ញរត់ហ្នឹងដកពី saving មកយល់ទេអាលុយសន្សំរបស់រដ្ឋហ្នឹងលុយសន្សំហ្នឹងគឺប្រើពាក្យលុយបំរុង របស់រដ្ឋយើងប្រើពាក្យលុយសន្សំអញ្ចឹងទៅ លុយបំរុងរបស់រដ្ឋនឹងដកលុយបំរុងមកដកមកចាយអាហ្នឹងបងប្អូនគិតមើលមើលឥឡូវមានអីទៀតឥឡូវរដ្ឋមានស្អីទៀតបើលុយបំរុងហ្នឹងត្រូវបានដកមកចាយហើយលុយបំរុងហ្នឹងណាវាមានច្រើនប្រភេទណាមួយលុយបំរុងបែបសន្សំទុកមួយទៀតលុយបំរុងបែបដើម្បីដោះបំណុលបងប្អូនយល់ទេយល់លុយបំណុលបំរុង ដែលយើងហៅថាលុយបំរុងលុយបំរុងអន្តរជាតិនោះបងប្អូនដែលឮពាក្យលុយបំរុងអន្តរជាតិលុយបំរុងអន្តរជាតិនឹងគឺជាលុយបំរុងដែលគេសន្សំក្នុងការដោះបំណុលដោះការប្រាក់និយាយចំចិត្តមើលមកសម្រាប់បង់ការប្រាក់អន្តរជាតិដែលជាពាក់គេនោះដែលជាពាក់គេនោះអាលុយទាំងអស់ហ្នឹងគេសម្រាប់សន្សំអញ្ចឹងអាហ្នឹងគេហៅលុយបំរុងឬក៏លុយសន្សំ ឥឡូវពីឆ្នាំ2020 2021 2022វងសេងវិសុទ្ធបាទរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចអរគុណបងគង់សុភាអរគុណហ្នឹងហើយវងសេងវិសុទ្ធគាត់បានប្រកាសហើយគាត់បាន ទៅសេគាត់បានប្រាប់ហើយថារដ្ឋចំណាយលុយបំរុងអស់ជាជិត2000អានឹងអត់គិតឆ្នាំ2022ហ្នឹងដែលមានបំរុងជិតដែលមានដែល ដែលដែលដែលបំរុងនឹងចាយនៅក្នុងអាកិច្ចប្រជុំ អាស៊ានកន្លងមកហ្នឹងអស់ប្រមាណដូចជាជិត100លានទៀតណាជិត100លានទៀតអានឹងគឺជាគឺជាអ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនថាហ៊ុនសែនបើទ្រាំតែបន្តិចទៀតយ៉ាប់ដដាប់ទៅដូចមែនតើណា មែនទៅដាប់ទៅដួសលេងលេងទៅដាប់ទៅដួសមែនតែនបាទពីព្រោះពីព្រោះកំណើនសេដ្ឋកិច្ចមិនចេះតែមកស្រួលស្រួលណាបងប្អូនមិនចេះតែស្រួលស្រួលថាអាចរស់ខ្លួនឯងបានអូខេហ៊ុនសែនណាហ៊ុនសែនអាចរស់ខ្លួនឯងបានប៉ុន្តែមន្ត្រី រាជការដតីដតីទៀតក៏រួចរស់ខ្លួនឯងមិនបានដែរគាត់រស់ខ្លួនឯងមិនបានបងប្អូនមានធ្លាប់បានឮ បានឮទាបាញ់និយាយកាលពីថ្ងៃមុនដែលទាបាញ់និយាយពីរឿងគាត់ជាពាក់ថ្លៃភ្លើងឯងបងប្អូនមានមានន័យចាំអាពាក្យនោះគាត់ចង់គាត់រកលុយអត់បានហើយដោយសារតែក្រសួងសេដ្ឋកិច្ចអត់មានលុយផ្ដល់ឲ្យគាត់នឹងហើយបានជាគាត់យកមកប្រកាសប្រាប់ជាសាធារណៈទៅ ក្នុងគោលបំណងដើម្បីឲ្យអង្គការតូចអង្គការធំនឹងទៅជួយពី3លានហ្នឹង ហើយបងប្អូនមានមានឮទាបាញ់និយាយចំណុចមួយទៀតខ្ញុំនៅមានអាវីដេអូឃ្លីបគាត់នឹងខ្ញុំនៅមានវីដេអូដែលដែលគេកាត់ខ្លីៗនោះទាបាញ់និយាយចំណុចមួយទៀតដែលយើងគួរឲ្យចាប់អារម្មណ៍ដែលយើងគួរឲ្យដឹងមែនទេហ្នឹងគឺគាត់ថាតាហ៊ានធ្លាប់ជាពាក់លុយតាហ៊ាន right ឥឡូវតែដោះស្រាយរួចទេលុយកងកម្លាំងហ្នឹងគាត់មាននិយាយពាក្យមួយចំនួនគាត់ថាយើងធ្លាប់ជាពាក់លុយបើកប្រាក់ខែកងទ័ព ប៉ុន្តែឥឡូវដោះស្រាយរួចអស់ហើយហ៎បងប្អូនមានន័យចាំទេបងម៉ៅបងម៉ៅបងម៉ៅឡៅគាត់ចាំបានគាត់ថាច្បាក់លុយតាហ៊ានច្បាក់ប្រាក់ខែហ្នឹងហើយឥឡូវនឹងដោះស្រាយរួចហើយឥឡូវដោះស្រាយរួចហើយប្រហែលជាអានឹងដូចតម្រាំតលុយទៅសុំគេបានហ្នឹងបងប្អូនតម្រាំបើលុយទៅខ្ចីគេបានអីបានហ្នឹងវាចាំយូរដែរតម្រាំបើលុយ ហ៊ុនសែនចុះមកចលនាកន្លងមកហ្នឹងហ៊ុនសែនមិន បានលុយពីកូវីដខ្លះទៅបានលុយពីអុកញ៉ាដតីដតីសុំអុកញ៉ាដតីដតីរឿងកូវីដទៅដល់ពេលទៅទិញទៅទិញថ្នាំមានយកអាលុយហ្នឹងទៅទិញថ្នាំឯណាមកហ៊ុនចិនគេឲ្យថ្នាំនេះមកហ្នឹងកាលហ្នឹងហ៊ុនសែននិយាយថាហ៊ុនសែនយកថ្នាំណាដែលគេទទួលស្គាល់ ក្រោយមកគាត់ទៅ ទទួលយកឆ្នាំចិនយកឆ្នាំចិនមកសាកល្បងគាត់អត់សុខចិត្តចំណាយលុយហ៎អាលុយដែល ពួកអុកញ៉ាគេឲ្យគាត់នោះគាត់អត់ចំណាយអាហ្នឹងឯងដល់ពេលចិនហ្នឹងគេឲ្យលុយហ្នឹងមកឲ្យឆ្នាំវាក់សាំងហ្នឹងមកសាកល្បងគាត់ក៏យកអាវាក់សាំងហ្នឹងទៅគាត់សុខចិត្តលេបពាក្យរបស់ គាត់គាត់ថាកាលនោះអាអាឆ្នាំចិនហ្នឹងអត់ទាន់ទទួលស្គាល់ទេ អត់ទាន់ទទួលស្គាល់ទេវ៉ាក់សាំងចិនហ្នឹងអត់ទាន់ទទួលស្គាល់ទេហើយហ៊ុនសែនថាគាត់មិនយកអាយុជីវិត របស់ប្រជាពលរដ្ឋខ្មែរទៅយកឆ្នាំណាដែលអង្គការ WHO គេអត់ទទួលស្គាល់ហើយយកខ្មែរទៅពិសោធន៍អីដោយសัตว์កដុលសัตว์មន់សัตว์ទាអីទេ មិនអញ្ចឹងឯងដល់ពេលលទ្ធផលចុងក្រោយអាស៊ីណូហ្វាមហ្នឹងគេអត់ទាន់ទទួលស្គាល់ផងហ៊ុនសែនទទួលយកអានឹងមកចុះអានឹងវាអត់អស់លុយនោះ យកមកសាកល្បង ហើយចិនថាបើសាកល្បងទៅ វាអត់មាន បញ្ហាអីទេ គេនឹងជួយឧបត្ថម្ភតទៅទៀតហើយនឹកឃើញថាអញ្ចឹងវាសល់លុយដែរអញសុំលុយគេបានមកកណោដើម្បីទៅទិញថ្នាំបើសិនណាជាចាក់សាកល្បង ទៅងាប់ចាក់100នាក់ងាប់2នាក់3នាក់អីដូចជាអត់បញ្ហាអីទេមិនងាប់ម៉ែអញណាសំបីតែហ៊ុនសែននឹង វា ធ្វើអាកោះពេជ្រមួយនោះវាកសាងអាកោះពេជ្រមួយនឹង ការងាប់មនុស្សហ្នឹងគឺជាផែនការណាការស្លាប់មនុស្សការដែលបងប្អូនដឹងមកឯការដែលមនុស្សស្លាប់នៅស្ពានកោះពេជ្រហ្នឹងណា គឺជាផែនការរបស់ហ៊ុនសែនជាជាផែនការបងប្អូនដែលធ្លាប់ឮដែរហើយហ៊ុនសែនជាមនុស្សអបិយជំនឿជាទីបំផុតហើយជាមនុស្សថោកទាបជាទីបំផុតយកអបិយជំនឿទៅសម្រាប់មនុស្សដើម្បីអឺដើម្បីកសាងនៅអ្វីមួយបងប្អូន គេហៅយកមនុស្សនឹង ទៅធ្វើជាគ្រឹះរឹងមាំយកជីវិតមនុស្សនឹងទៅធ្វើជាគ្រឹះរឹងមាំសម្រាប់កោះពេជ្រនឹងអញ្ចឹងកោះពេជ្រនឹងមិនមែនរឿងនឹងរឿងធម្មតាទេ ស្ពានកោះពេជ្រហើយនឹងអាផ្លូវចូលទៅកោះពេជ្រនឹងដើម្បីឲ្យកោះនឹងคลายទៅជាកោះពេជ្រវាត្រូវមានជីវិត មនុស្សស្លាប់ ដើម្បីជាបងប្អូនមើលពិធីបច្ចុះនេះនឹង ប៉ុន្តែរឿងហ្នឹងចាំដល់ពេលហ៊ុនសែនអស់អំណាចសូមយករឿងហ្នឹងមកចាត់ចែងជាមួយហ៊ុនសែនវិញបាទពីព្រោះរឿងហ្នឹងវាជាផែនការរបស់ហ៊ុនសែនវាជាផែនការពីព្រោះកោះពេជ្រហ្នឹងគឺជារបស់ហ៊ុនសែននិយាយចំទៅមកទៅ ជារបស់ហ៊ុនសែនលក្ខណៈកសាងជាស្ដេចនាគរាជហើយនាគរាជវាត្រូវការជីវិតមនុស្សទៅសែនវានិយាយមួយម៉ាត់និយាយមួយម៉ាត់ប៉ុន្តែរឿងហ្នឹងຕົកទូទាត់ជាមួយហ៊ុនសែនពេលក្រោយ ពេលគាត់អស់អំណាចឬក៏ពេលគាត់ងាប់បាត់ទៅអានឹងសូមទូទាត់ជាមួយគាត់បាទសូមទូទាត់ជាមួយគាត់រឿងនឹងច្រើនណាមិនមែនជារឿងលេងសើចទេវាគ្មានម៉ែអាណាណែរៀបចំអីទៅងាប់កោជើងកោដៃដាក់គ្នាចឹងទេជឿខ្ញុំមួយម៉ាត់ហើយអានឹងហើយជាការបុកគ្រឹះរបស់គេ ជាការបុកគ្រឹះនៅ ក្នុងការកសាងហ្នឹងណាក្រោយបុកគ្រឹះក្រោយពីកសាងហើយ វាត្រូវសម្លាប់ដើម្បីបញ្ជាន់គ្រឹះតម្លើងរិទ្ធ វាត្រូវមានជីវិតមនុស្សសម្រាប់តម្លើងរិទ្ធនៅកន្លែងហ្នឹងយល់ទេបងប្អូនយល់ទេអានឹងបើយោងតាមអបិយជំនឿប៉ុន្តែរឿងហ្នឹងនៅមានវែងឆ្ងាយតទៅទៀតខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់បងប្អូនថាគ្រាន់តែចង់បញ្ជាក់ប្រាប់បងប្អូនថាអ្វីដែលអ្វីដែលពួកនឹងបានធ្វើ អ្វីដែលពួកនឹងបានធ្វើ គឺវាអាក្រក់ហើយវាល្មមដល់ពេលវាត្រូវទទួលហើយល្មមដល់ពេលហើយហើយពួកខ្មែរខ្មែរយើង មួយចំនួនកុំបដ ாய் ឲ្យ ពួកអាអស់នឹងចេះតែធ្វើ អីតាមតែក្បាលចិត្តវាពេកបងប្អូនត្រូវយល់ហើយសេដ្ឋកិច្ចនៅក្នុងប្រទេស យើងសពថ្ងៃហ្នឹងវានឹង វានឹងធ្លាក់ចុះវានឹងធ្លាក់ចុះជាបន្តបន្ទាប់មិញខ្ញុំនិយាយពីរឿងសេដ្ឋកិច្ចហ្នឹងដល់ឈានចូលទៅដល់រឿងកោះពេជ្រកោះអីណានេះចឹងគាត់ថានិយាយបើកឡានចេះតែពីតពីចឹងហ្នឹងហើយបើដល់អត់អីបងប្អូនកាត់យល់យល់ខ្លះទៅកាត់យល់យល់ខ្លះឥឡូវរឿងសេដ្ឋកិច្ចហ៊ុនសែនទុកម្ដុំចាំដល់ពេល អត់ចេញដំណើរទៅណាសុំនិយាយបានវាច្បាស់លាស់ជាងបាទឥឡូវនិយាយពីរឿងគេឆ្លោះគ្នាជាមួយគេឆ្លោះគ្នាជាមួយនឹងវែងសខុនអូគេធ្វើចង្អោលមុខវែងសខុនណាគេប្រជុំអីគេនោះគេចង្អោលមុខវែងសខុនបងប្អូនអើយបងប្អូនណាខ្ញុំខ្ញុំបច្ចៈឲ្យបច្ចៈទៀត ខ្ញុំថាមន្ត្រីរាជការ ក្រមការដឹកនាំមនុស្សល្ងងខ្លៅគឺមន្ត្រីរាជការមិនថាអ្នកណាជាអ្នកណាទេអ្នកចេះអ្នកមិនចេះយ៉ាងណាទេខ្ញុំមើលទៅថោកមន្ត្រីរាជការថោកជាងអាចទៅទៀតក្នុងប្រទេសប្រជាធិបតេយ្យដោយប្រទេសកម្ពុជាគឺថានាយករដ្ឋមន្ត្រី នេះចង់ចង្អោលមុខអាណា ចង់ជេរមរាយអាណាណា ចង់ដកអាណាចង់គម្រាមអាណា គឺទៅតាមតែក្បាលវ៉ាល់របស់គេ តាមក្បាលវ៉ាល់របស់គេ បងប្អូនសួរខ្ញុំសួរបងប្អូនហ៊ុនសែនចាំបាច់ចាំបាច់មកព្រុសតាមមេក្រូឡូឡាឲ្យវែងសខុនធ្វើឲ្យប្រជាពលរដ្ឋដឹងធ្វើអីរឿងវែងសខុនរឿងមន្ត្រីរាជការ ដោះស្រាយតាមបែបមន្ត្រីរាជការយន្តការដោះស្រាយតាមបែបមន្ត្រីរាជការមានបើវិញសខុនធ្វើការមិនកើតចាំបាច់ងារមកប្រកាសមកចង្អុលមុខនៅមុខសាធារណៈទៅស្អីបងប្អូនថាមើលមើលឥឡូវខ្ញុំសួរបងប្អូនឧបមាថាបើកូនចៅយើងមួយធ្វើការក្រុមហ៊ុនឲ្យយើងមិនកើតណាធ្វើការឲ្យយើងមិនកើត តើយើងចាំបាច់ទៅចង្អោលមុខកូនចៅយើងនៅសាធារណៈហើយដេញវាចេញនៅមុខសាធារណៈឬក៏យើងដឹងថាវាធ្វើកម្មកើតយើងដកវាក្បត់ចោលទៅហើយរើសអ្នកថ្មីមកណាមិនចឹងរើសអ្នកថ្មីមកយើងដកអាកូនចៅនឹងចោលទៅរើសអ្នកថ្មីមកហើយចុះហេតុអីបានជាហ៊ុនសែនយកវេទិកាមួយទៅចង្អោលវិញសុខុនឥឡូវឥឡូវខ្ញុំសួរ ខ្ញុំសួរជាទូទៅហ៊ុនសែនតែងតែធ្វើអញ្ចឹងសួរថាអានឹងគឺជារបៀបដឹកនាំរដ្ឋឬវាគ្រាន់តែសម្ដែងដើម្បីឲ្យប្រជារាស្ត្រមើលថាណាដើម្បីប្រជារាស្ត្រមើលថា ខ្លួនឯងជានាយករដ្ឋមន្ត្រីល្អហើយ ពួកអាឆ្កែដែលធ្វើរដ្ឋមន្ត្រីដតីដតីទៀតអានឹងខ្ញុំនិយាយតាមគំនិតហ៊ុនសែនខ្ញុំមិននិយាយខ្លួនឯងគឺពួកវាថោកពួកអាដៃនឹងវាថោកអញ្ចឹងត្រូវស្ដីឲ្យវាខ្លះបងប្អូន វិធីស្ដីឲ្យកូនចៅខ្លួនឯងតើយើងស្ដីឲ្យកូនចៅខ្លួនឯងហ្នឹងវែងសកលហ្នឹងធ្វើរដ្ឋមន្ត្រីមិនមែនទៅតែឥឡូវណាសឹងអាមួយជីវិតតែហ្នឹងបំរើហ៊ុនសែនសឹងអាមួយជីវិតដែរបើនិយាយពីឲ្យលុយហ៊ុនសែនក៏មិនដឹងថាអស់ប្រមាណដែរវែងសកលហ្នឹងបើនិយាយពីរឿងឲ្យលុយហ៊ុនសែនណាណា បើនិយាយពីពីឲ្យលុយហ៊ុនសែនក៏មិនមែនអស់តិចដែរហើយស្រាប់តែមកអីណាធ្វើចង្អោលអានឹងសបញ្ជាក់ឲ្យឃើញថាម៉េចសបញ្ជាក់ឲ្យឃើញថាហ៊ុនសែនជាមួយវែងសខុននឹងគ្រាន់តែចេញមកព្រុសដើម្បីឲ្យ ប្រជាពលរដ្ឋនឹងគេអរគុណចំពោះសម្ដេចដៃជោអីប៉ុណ្ណឹងទេណាគ្រាន់តែគេឲ្យអរគុណចំពោះសម្ដេចដៃជោអីប៉ុណ្ណឹង ណាប៉ុណ្ណឹង វាគ្មានអីវាគ្មានអីដែលវាគ្មានអីគួរឲ្យអស់ចាទេបងប្អូនហើយវាគ្មានអីគួរឲ្យអស់ចាទេណាវាគ្មានអីគួរអស់ចាទេគ្រាន់តែចេញមកសម្ដែងអញ្ចឹងគ្មានអាណាទៅទៅធ្វើឈួតឈួតអញ្ចឹងទេបងប្អូនគ្មានខ្ញុំនិយាយថាគ្មាន មានអាណាទៅ អឺធ្វើរបៀបឈួតឈួតអីទៅប្រមានអីអីវែងសុខុនអីនៅ ក្នុងនឹងក្នុងអីអូយបងប្អូនហើយបងប្អូនកុំទៅចាញ់បោក គឺពួកនឹងពួកវាសំដែង ទេវាធ្វើសំដែងឆ្លោះគ្នាក្នុងនឹងឯងវាចេះតែធ្វើឆ្លោះគ្នាទៅណាវាទៅតែធ្វើឆ្លោះគ្នាទៅឆ្លោះគ្នាឲ្យយើងមើលហ្នឹង ចេះឆ្លោះគ្នាឲ្យយើងមើលដើម្បីឲ្យសរសើរហួយសម្ដេចសម្ដេចល្អសំបីតរដ្ឋមន្ត្រីគាត់គាត់ហៅមកស្ដីឲ្យដាក់មីក្រូងួយខ្មែរយើងឲ្យតលឺគេស្ដីឲ្យដាក់មីក្រូអញ្ចឹងអូអស្ចារណាសម្ដេចខ្លាំងណាសម្ដេចអស្ចារសម្ដេចមហាលោតផ្លោះសម្ដេចមហាអស្ចារចុះសីលធម៌នៅក្នុងការ គ្រប់គ្រងជាតិទៅណាហើយសួរថាពេលដែលចង្អោលមុខវិញសខុនអញ្ចឹងហើយ ពេលដែលចង្អោលមុខ នឹងចឹងហើយតើវែងសខុននឹងចុះពី រដ្ឋមន្ត្រីដែលមិនសហការនឹងទៅទៀតអត់អត់ហើយអារដ្ឋមន្ត្រីដែលមិនសហការនឹងមិនមែនតែវែងសខុនមួយទេគ្រប់ក្រសួងទាំងអស់ដោយខ្ញុំនិយាយចឹងក្រសួងណាគ្រួសារនឹងខ្ញុំនិយាយចឹងក្រសួងណាគ្រួសារនឹងហើយគ្រួសាររបស់វានឹងណាខ្ញុំប្រាប់បងប្អូនវាអត់ស្ដាប់ទេ ដូចដូចខៀវកញ្ញរិទ្ធចឹងស្មានតែស្ដាប់ហ៊ុនសែន អាដាមវីស្គីញីកែងជើងខៀវកញ្ញរិទ្ធហ្នឹងណាខៀវកញ្ញរិទ្ធខ្ញុំហៅគាត់អាដាមវីស្គីញីកែងជើង មហាកម្មគុណមានមុនស្នេហ៍អាដាមវីស្គីញីកែងជើង មហាកម្មគុណមានមុនស្នេហ៍ខៀវកញ្ញរិទ្ធអានឹងគឺជាឈ្មោះរបស់ខៀវកញ្ញរិទ្ធណាគេហៅតម្រិះចាស់មានមុនស្នេហ៍ អត់ស្ដាប់ហ៊ុនសែនទេព្រោះមនុស្សនឹងធ្លាប់ដេកលិតគូតគ្នាទៅវិញទៅមកជាមួយហ៊ុនសែននោះអត់ចាំតែខ្លាចតែក្រសួងអប់រំអក្រសួងព័ត៌មានខៀវកញ្ញរិទ្ធគ្រប់គ្រងទាំងអស់គ្រួសារមកពូជទៅទាំងអស់តកោខៀវនឹងគឺថាទាំងអស់ហ្នឹងហើយគ្រួសារគេតិចខលទៅដំណើរដំណើរខៀវកញ្ញរិទ្ធមិនលើកទេហ៊ុនសែនខលថ្ងៃណានោះហ៊ុនសែនមិនអួត មិនស្ដីមិនខឹងគៀវកញ្ញរិទ្ធខ្ញុំខំខទៅគឺអត់លើកហើយធ្វើក្តោយគៀវកញ្ញរិទ្ធនិយាយមួយម៉ាត់ទៅវាម្ដាយឯងធ្វើក្តោយអញអញលើកអញជាប់អោបស្រីបើអញជាប់អោបជាមួយស្រីអញលើករកអាបកាច់យកស្អីអញមានពេលណាលើកបើអញកំពុងជាប់អោបស្រីហ៎អឺបើម្ដាយឯងមិនស្រួលអញប្រាប់គេលើហ្នឹង ប្រាប់គេតែមិនដាច់ឯងដេកអោបស្រីនៅកន្លែងវាយកូនគោលដែរឡើយចឹងដែរឥឡូវហ្នឹងកុំលេលើលេលើជាមួយខៀវកាយរិទ្ធអត់បានទេអាគាត់តានេះរាយការខ្ទេចឥឡូវហ្នឹងហើយកុំចេះតែជោអានេះណាចឹងមកថាអើយបងប្អូនហើយបងប្អូនណាតែថាយ៉ាប់អើយយ៉ាប់ណាចឹងខ្ញុំថ្ងៃនេះខ្ញុំចង់និយាយលេងទេចង់និយាយលេងជាមួយបងប្អូនបន្តិច អឺតាមពិតគ្មានកម្រងទេខ្ញុំរវល់បន្តិចឥឡូវនោះដល់កន្លែងហើយអឺបាទដល់កន្លែងហើយចឹងខ្ញុំអត់បន្តទៅទៀតទេចាំពេលល្ងាចបើសិនតែមានឱកាសនិយាយលំអិត ពីរឿងហ៊ុនសែននឹងបន្តិចព្រោះមានរឿងច្រើនណាជាមួយនឹងហ៊ុនសែននឹងមានរឿងច្រើនណាបងប្អូនបាទហើយរឿងថ្មីថ្មីច្រើនហើយក៏វាមានរឿងគណៈបកភ្លើងទៀនគណៈបកអីដែលត្រូវនិយាយខ្លះ ដើម្បីបង្កើតសំណួរចម្លើយជាមួយ បងប្អូនខ្លះបងប្អូនខ្លះណាដែលមិនទាន់យល់ពីរឿងភ្លើងទៀនហើយអឺពីរឿងអឺសិក្ខាសាលារបស់យើងមានអុចភ្លើងមានអុចអីហ្នឹងតើវាយ៉ាងម៉េចអីយ៉ាងម៉េចហ្នឹងមានបងប្អូនខ្លះក៏អត់ទាន់យល់អូខេអូខេចឹងហើយបានជា ហ្នឹងហើយអញ្ចឹងហើយបាន ជានេះហ្នឹងអញ្ចឹងអរគុណច្រើនបងប្អូនណាអរគុណសូមជម្រាបលាសុខភាពល្អ